បើសិនជាវាមាន ប្រភ្នូលមែនគិតថាល្អនេះបើយើងពិចារណាធัวរឿយរឿយខ្ញុំណាស់តែងគិតដែររាល់ថ្ងៃជីវិតហ្នឹងជួនកាលរស់នៅរាងដូចប្រមាថបន្តិចជាគិតថាអញនឹងមិនតន់ងាប់ឯងអញ្ចឹងឲ្យតែគិតថាយ៉ាងហោចក៏60ដែរចង់បានពុនឡើងចង់ទៅបំរើកាមចង់ទៅអីភ្លាមតែបើគិតថាដូចមិនយូរម៉ែនេះខ្សែហ្នឹងតិចងាប់មិនបាច់អត់យូរអត់ទៀត ហើយបើដឹងថាងាប់ស្អែកហ្មងរឹតតែល្អទៀតប៉ិនឲ្យចង់ងាប់ហ្មងអត់ទេណាឲ្យចង់ឲ្យស្លាប់ហ្មងអត់ទេប៉ិនបើដឹងថាអូជីវិតអញត្រូវអស់ស្អែកហ្នឹងអញ្ចឹងក្នុងមួយថ្ងៃនេះរហូតដល់ថ្ងៃស្អែកប្រហែលជានៅក្នុងកម្មដ្ឋានមួយដ៏ល្អបំផុតប៉ុន្តែតាសង្ឃឹមថាវាមិនតាន់ងាយងាប់ហ្នឹងចេះវាលេងសើចមែនណាអញ្ចឹងបានអឺ អ្នកដែលពិចារណានៅមរណានុសតិលោកអត់ដែលគិតថាលោករស់បានមួយថ្ងៃទៀតទេគឺតែមកដង្ហើមចេញចូលឬក៏មួយខណៈចិត្តប៉ុណ្ណោះឯងអាចស្លាប់គ្រប់ពេលវេលានឹងអត់ដូចសិលមិញនៅ ស្រុកខ្មែរមានបង ប្រុសម្នាក់ហ្នឹងគាត់អាយុប្រហែលប្រហែលថ្មអីហ្នឹងឯងនេះគ្មាន ប្រភ្នូលអីសោះបើកឡានទៅក៏គ្រោះថ្នាក់ គ្រប់ស្លាប់ទៅសាច់ញាតិសិតតែ unexpected មានន័យថាវាអត់បានត្រៀមអាថ្មគិតថាបើវាមាន ប្រភ្នូលថ្មគិតថាល្អវិញបើសម្រាប់ថ្មថាអូបែប Samsung រងអញ្ចឹងយើងត្រៀមចិត្តដូចដូចថ្មពេលដែលបាត់ញោមប្រុសអញ្ចឹងនៅពេលដែលដឹងថា cancer នៅពេលដឹង cancer ដំបូងយើងពិបាកទទួលដែរប៉ុន្តែវានៅមានពេលវេលាសម្រាប់ឲ្យយើងត្រៀមចិត្តវាទៅជា ល្អវិញគិតថាបើបើសិនជានៅកកអលកកអលកកអលអត់តាន់មានតម្រួយអីអត់តាន់មានសេរោគសញ្ញាអីឲ្យយើងឃើញទេស្រាប់ថាភឹបដាច់ខ្យល់ភឹងមកយើងហ្មងអាហ្នឹងយើងស្លុតមែនទេតែបើបើអាចថាអូមានជារោគសញ្ញាឬក៏វាមាន ស្អីហើយយ៉ាងហោចក៏ឲ្យយើងត្រៀមថាមិនមែនត្រៀមដើម្បីគេចទៅណាទេត្រៀមទទួលការពិតជីវិតវាយ៉ាងម៉េចគឺអញ្ចឹងហ្នឹងហើយហ្នឹងបើអាត្មាវិញណា អាត្មាគ្មានវិធីពង្វៀងអីទេពីព្រោះពុទ្ធប្រាប់ឲ្យថាបើបាបវាត្រូវឲ្យផលហើយគ្មានវិធីពង្វៀងទេណដ្ឋកម្មੰសមੰពលំទៅរកលោកគ្រូណាក៏នៅតែដល់ដែលមើលដូចអឺញោមម្នាក់នៅកាលីកាលីហ្វ័រញ៉ានៅ Long Beach ស្មាទៅដល់ម្ដុំផ្ទះគាត់ហ្នឹងគាត់ឈឺហើយពេទ្យគេប្រាប់ថាជំងឺហ្នឹងមិនយូរទេឲ្យត្រៀមចិត្តទៅ ហើយដល់តែគ្រូនៅស្រុកខ្មែរនោះទៅតាមទូរស័ព្ទគេហៅថាគ្រូតអាយុគេមានគ្រូតអាយុទៀតមានគ្រូតអាយុហើយបើថាដាក់200អាចបន្តបានមួយខែអញ្ចឹងណាថាបាន600អាចតបានប្រហែលអញ្ចឹងទៅហើយបើចាស់ចង់បាន2ឆ្នាំប្រហែល1000អីចឹងណានឹងគាត់សាកដាក់ប៉ុណ្ណេះសិនដូចអស់600អីហ្នឹងតបាន2 3ខែសិនតែមក2 3ខែណាដូចតែពេលប្រាប់ហ្នឹងដល់អាយុវាទៅហើយ មិនតន់អស់សពលភាពលុយនឹងផងប៉ុន្តែលុយនឹងឲ្យទៅគេបាត់ហើយតន់អស់វីសារបស់គ្រូផងអញ្ចឹងមិនថាវាយ៉ាងម៉េចវាគង់តែអញ្ចឹង ទោះបីវាឲ្យមុនឬក៏មិនឲ្យព្រះអង្គថាសេចក្តីស្លាប់នេះគ្មាននិមិត្តទេអនិមិត្តមែនទែនជីវិតនេះអនិមិត្តมันមានឲ្យព័ត៌មានមុនมันមានស្អីទេអញ្ចឹងហើយបានជាយើងត្រូវតែត្រៀមគ្រប់ពេលវេលា លេណាមានអីទេញាតិញោមថ្មមិនមែន wish ឲ្យទៅជួបអីទេអត់ទេអត់មានទេព្រោះគាត់ថារឿងណាតើវាគ្រប់បច្ច័យវាត្រូវកើតឡើង វាគង់តែកើតឡើង cannot be changed មិនអាចដូរបានទេថ្មមកនិយាយប្រាប់ញាតិញោមថ្ងៃហ្នឹងថ្ងៃហ្នឹងងាយទៅកាក់ទៅពោះតាមដំណើរទៅអូថ្មចេញពីវត្តទៅដុតទៅចប់ហើយណោះ មានអីមានអីទៀតណែទុកធ្វើអីទុកបីអាត្មាសនុំពួកអីទុកក៏មិនទុកដែរហ្នឹងហើយបើខណ្ឌថាព្រះអង្គថាឲ្យយើងរស់នៅដោយល្អបំផុត ជាមួយ ពេល កំពុងតែមាននេះឯងទោះបីយើងរស់ដល់20ឆ្នាំទៀតក៏ស្លាប់30ឆ្នាំទៀតក៏ស្លាប់ដូចយើង រួចពីសម័យពលពតមកយើងអយើងថាអូប៉ានេះរស់ហ្នឹងអានឹងមកពីមិនតាន់ស្លាប់ហ្នឹង បើស្លាប់ហើយពីសម័យពលពតបានស្អីស្លាប់ទៀតដដែលហ្នឹងមែនទេកាន់ថាបានយូរបន្តិចប៉ុន្តែតម្លៃនៃការរស់បន្តមកទៀតហ្នឹងយើងរស់ធ្វើអីឬក៏រស់សំបាបដូចទេវតតណាដូចនិយាយលេងផងណាទេវតតបើសិនជាសគុតមុនធ្វើអនន្តរយកម្មល្អមែនទេព្រោះមុនធ្វើបាប ទេវតតល្អតាបើមិនល្អមិនសម្រេចឈានកាលហ្នឹង សម្រាប់ឈានអាចប្រើឈានបាន ហើយពេលដែលចម្រើនឈានបានលំងប់នៅនិវរណធម៌ទៀតពេលឈានកើតឡើងប៉ុន្តែលោកចេញពីឈានមកវិញអាកាមាវចរៈចិត្តធម្មតាជាតែគិតហីអញដូចគ្រាន់បើដែរពពុតក៏ស្ដាច់អញក៏ស្ដាច់ពពុតមានរឹកអញក៏មានរឹកនឹងអីត្រូវអន់ជាងព្រះអង្គនេះអាកំណត់ថ្មីនេះកើតមានបើធ្វើថាទៅបួសមកដំបងធ្វើសម្បត្តិឈានងប់ទៅព្រមបានណា ហ្នឹងហើយដល់ទៅពេលកិលេសវាត្រួតមកចង់រស់បន្តិចទៀតហ្នឹងមានអីមកធ្វើអនន្តរិយកម្មទៅនរកបាត់អញ្ចឹងមានពេលខ្លះឆាប់ស្លាប់បន្តិចក៏ល្អដែរមែនណាមិនមែនឲ្យគិតខ្លីណាហើយចង្រៃដូចរឿងព្រាមមួយអាព្រាមមួយនឹងអាកណាត់កម្ពុលគាត់នឹងស្រាប់តេតេតេវាលហែកដូចដូចរឿងមិញហ្នឹងណា វាលហែកលហែកហ្នឹងវាមានហេតុផ្សេងកដោវាកាត់វាក៏វាអត់ដឹងហ្នឹងប៉ុន្តែអាកែវយើងអាស្រួយស្រួយហ្នឹងដូចអង្គគ្រូលោកលើកមិញអញ្ចឹងវាជួនកាលវាប៉ះតិចក្ដៅវាហើយវាវាស្នាមអាតំណឹងយូរយើងអត់ដឹងផងដូចកែវខ្លះចាក់ទឹកក្តៅទៅបែកក៏មានដែរហ្នឹងហើយហើយដល់ពេលអញ្ចឹងគាត់ថាអីអានេះបែកឯអើកណាត់នេះវាដាច់ឯងឯងបិណ្ឌធាតពិតកដោវាកាត់ទេ តែគាត់ឃើញអាជាយហ្នឹងវាដាច់បន្តិចទៅគាត់ត្រូវចង្រៃគាត់យល់ថាចង្រៃដល់ចឹងគាត់ឲ្យគេយកទៅបោះចោលព្រះអង្គដឹងរឿងហ្នឹងទាំងអស់ព្រះអង្គចង់ប្រោសព្រាមហ្នឹងដល់ពេលយកទៅបោះចោលក្នុងព្រៃព្រះអង្គទៅបាំងស្គលយកមកនឹងបញ្យល់ពាក្យបាំងស្គលតិចពេលតែបាំងស្គលហ្នឹងគឺទៅរើសយកអាបោះគេបោះចោលហ្នឹងមិនបាច់សោតអីទេយកមកតែមកមានន័យថារបស់ដែលគេចោលយកមកហៅថារបស់បាំងស្គល ដល់យកមកមានគេប្រាប់ថាលោកសិទ្ធិកណាត់ដែលលោកសិទ្ធិថាចង្រៃយកទៅបោះចោលនឹងសមណៈគោដំយកទៅបាត់ហើយអឺនោះភ័យហ្មង ខ្លាចវាចង្រៃទៅឆេះវត្តទៀតអញ្ចឹងគាត់គិតថាកណាត់នោះវាចង្រៃអញ្ចឹងសួរថាកណាត់ចង្រៃឬក៏ចិត្តគាត់ចង្រៃគាត់អ្នកគិតថាចង្រៃកណាត់នឹងវាជាអព្យាកតៈធរតិចទេស្មារតីយល់នឹងអឺដល់ពេល ទៅប៉ុន្តែ pretend ធ្វើមេយាធ្វើដូចជ្រះថ្លាចឹងប៉ុន្តែធម្មតាមិនដែលទៅជួបព្រះអង្គទេបើយល់ធម៌មិនចឹងទេព្រះអង្គដែលចម្រើនហើយឬអ្នកបម្រើប្រាប់ថាព្រះអង្គទៅបាំងស្គលយកសពុតដែលកណាបោះចោលមែនទេអឺចឹងមែនហើយមិនចោះទេកណាត់នឹងវាដាច់ខ្លះហើយសូមព្រះអង្គឲ្យខ្ញុំព្រះអង្គវិញមកចាំខ្ញុំព្រះអង្គយកអាថ្មីមកប្រគេនព្រះអង្គសួរព្រាម ព្រាមជ្រះថ្លាយកមកអាថ្មីឬក៏មានហេតុផ្សេងបានគាត់ប្រាប់ពីចិត្តរបស់គាត់ថាអានឹងវាចង្រៃខ្ញុំព្រះអង្គនឹងខ្លាចចង្រៃដល់ព្រះអង្គឆេះគាត់ឆេះអីគំនិតរបស់គាត់ខ្លាចឆេះគាត់គេរੋរឿងថាអានឹងគាត់នឹងឆេះមកពីនរណា ថាចង្រៃដោយសារកណាត់ហ្នឹងព្រោះអាម្ចាស់នឹងឲ្យសងវាពិបាកគាត់ខ្លាចចុងឯណាមិនមែនទៅជ្រះថ្លាអីទេបានព្រះអង្គធានា មនាលសិទ្ធិឬក៏ព្រាមអាត្មាមិនចាំមិនច្បាស់បើវាចង្រៃតថាគតត្រូវអស់ជីវិត ក្តីតថាគតត្រូវឆេះគាត់ក្តីតថាគតធានាថាមិនអោយនរណាទៅររឿងគាត់ឯងនឹងទេចឹងមែនទេបច្ចៈទេមែនពូមនុស្សនឹងមិនមែនជ្រះថ្លាណា ចង់ដូរអាថ្មីខៃលោវាចង្រៃប៉ុន្តែក្រោយមកលុយដូចយល់បាសក់នឹងពេលដែលព្រះអង្គពយល់ចឹងមិនថា របស់ទាំងឡាយដែលគ្មានចិត្តវិញ្ញាណជាអព្យាកតធរឥឡូវចានបែកនឹងក៏ដោយកែវបែកនឹងក៏ដោយឬក៏ស្អីពីដានវាធ្លាក់នឹងមកក៏ដោយវាដល់អាយុកាលវាវាធ្លាក់មកអញ្ចឹងទៅរបស់ទាំងអស់ដែលគ្មានចិត្តវិញ្ញាណនឹងបើយើងចាត់យកកុសលា ធម្មាអកុសលាធម្មាអព្យាកតាធម្មាវាជាអព្យាកតាធម្មាអព្យាកតាធម្មាប្រែថាធួតដែលព្យាករទៅជាកុសលក៏មិនមែនទៅជាអកុសលក៏មិនមែន អញ្ចឹងធัวណាក៏ដោយឲ្យតែជាអព្យាកតាធម្មាគ្មានឥទ្ធិពល បង្កើតផលអីបានទេធัวដែលបង្កើតផលបាន គឺកុសលាកុសលធัวទល់តែវាមាន movement នៅក្នុងចិត្តរបស់យើងឧទាហរណ៍ដូចឡានអញ្ចឹងជាអព្យាកតាធម្មាបើសិនបើយើងឡើងលើឡាននៅ ស្ងៀមវាលែងតែគេមកបុកយើងអីណាឧទាហរណ៍ថា បើយើងបើកទៅវាបុកនេះបុកនោះស្លាប់ប៉ិនបើយើងជិះឡានឡានហ្នឹងអត់កំរើកទៅមុខទេជិះរហូតមួយថ្ងៃទល់យប់យប់ទល់ភ្លឺដេកនៅនឹងទៀតមានកលាប់ទេឡានហ្នឹងអត់ទេអញ្ចឹងរបស់ដែលជាអព្យាកតាធម្មនោះមាដែលវាគ្មានចិត្តវិញ្ញាណដើម្បីកំរើកហ្នឹងគ្មាននាំសុខទុក្ខដល់យើងទេអត់ទេអត់មានសូម្បីឆ្នាំពុលយើងចិត្តចាត់ថាជារបស់ពុលប៉ុន្តែដរាបណាវាអត់យកមកដាក់ក្នុងរាងកាយរបស់យើង វាធ្វើឲ្យយើងពុលទេអត់ទេវាទល់តែមាន movement វាទល់តែប្រតិកម្មដាក់ស្អីឲ្យវាប្រតិកម្មទៅមួយ បានវាកើតជា affect ណាអគុយបោកដកបើមិនចាប់វាឲ្យឆ្លងចរន្តគ្នាវាអត់ចេញភ្លើងទេរបស់ណា វានៅតែរបស់នឹងគឺ simple របស់វាអញ្ចឹងតែមកអញ្ចឹងអ្វីដែលត្រូវកែខៃកុសលាធម្មាអកុសលាធម្មាពីរនេះឯងបើណាញាតិញោមរៀនឲ្យតែចូលនៅក្នុងអព្យាកតាធម្មាមិនមែនជាធัวគួចម្រើនហើយក៏មិនមែនជាធัวទ្រលះដែរ អត់មែនជាធោះគួរចម្រើនមិនមែនជាធោះគួរលះ តែក្រណធោះគួរកំណត់ដឹងថានឹងវាអញ្ចឹងអានឹងវាប៉ុណ្្នឹងឯងគំថាឡើយរបស់ខាងក្រៅទុបបីទៅរូបរាងកាយរបស់យើងនេះរូប28នេះមកតួនេះជារូបដកចិត្តវិញ្ញាណចេញនឹងរូបនឹងជាអព្យាកតា ធម្មាអញ្ចឹងអព្យាកតាធម្មានៅក្នុងពួកធัวទាំងឡាយដែលព្រះអង្គសម្ដែងនឹងជាធัวគ្មាន develop អីកើតទេវានឹងវិវត្តទៅកាន់ចាស់ជរាហើយនឹងបែកនៅទីបំ ផុតប៉ុន្តែ ពាក្យថាចម្រើនធម៌មិនមែនចម្រើនរូបនេះទេគឺចម្រើនចិត្តឃើញទេមានតែផ្លូវចិត្តទេ ដែលត្រូវចំរានហើយក៏មានតែផ្លូវចិត្តដែលអាក្រក់ទេ ដែលត្រូវលះបង់រូបនេះតម្បៅរូបស្អីស្អីក៏មិនមែនរឿងលះបង់ខាងព្យាបាលអាជាប៉ុណ្ណោះទេចាប់បានទេចឹងហ្នឹងហើយចាបាទ